អីយ៉ាស្ងាត់ស្ងាត់ទុំស្កាត់ជួបនឹងទាវផ្ទុះការចាប់អារម្មណ៍ជាថ្មីពិតជាទស្សនីយភាពថ្មី គួរឲ្យចាប់អារម្មណ៍ណាស់ស្ងាត់ស្ងាត់នេនទុំបានស្កាត់ជួបនឹងទាវនារាត្រីដ៏សែនមនោរម្យធ្វើឲ្យអ្នកគ្រប់គ្រងភ្ញាក់ផ្អើលនិងចាប់អារម្មណ៍អ្នកទាំងពីរជាខ្លាំងពិតណាស់នៅពេលនិយាយដល់ខ្សែភាពយន្តទុំទាវ ប្រិយមិត្តពិតជានៅចាំថាជាខ្សែភាពយន្តមួយដែលល្បីល្បាញយ៉ាងខ្លាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកកកដែលក្នុងនោះតួអង្គឯកដែលសម្ដែងជាតួទុំគឺលោកសុកសុភានិងតួសម្ដែងនាងទាវគឺអ្នកនាងដេញម៉ូនីការហូតអ្នកគាំទ្របានហៅអ្នកទាំងពីរថាទុំនិងទាវ នៅក្រៅឆាកសម្ដែងផងដែរក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំនិងឃ្លាតគ្នាជាយូរមកហើយ ស្រាប់តែគេប្រទះឃើញទុំនិងទាវបានជួបគ្នាសាជាថ្មី ក្នុងពេលរាត្រីដ៏សែនមនោរម្យបង្ហាញភាពស្និទ្ធស្នាលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងលោកសុកសុភាដែលសម្ដែងតួទុំបានចែករំលែកនៅរូបភាពបច្ចុប្បន្នកាលរបស់លោក ជាមួយដៃគូសម្ដែងនាងទាវកាលពីថ្ងៃទី26ខែសីហាឆ្នាំ2022នេះ ដោយអមនឹងសំណេរថា ំទាវជួបគ្នានារាត្រីដ៏សែនមនោរម្យធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តឥតឧបមារហូតអ្នកខ្លះយកទៅចែករំលែកបន្តលើបណ្ដាញសង្គមអមជាមួយពាក្យពេចន៍បែបកំ pl ែងថាទុំនឹងទាវជួបគ្នាវិញហើយ នៅឡើយតែបងកាលណាជួបអូនវិញក្រឡេកមកចាប់អារម្មណ៍អ្នកនាងដាញ់ម៉ូនីកាឯនេះវិញក៏បានបង្ហាញសំណេរមួយឃ្លាថាយូយូបានជួបគ្នាម្ដងជាមួយនឹងលោកបងទុំ អរគុណបងប្អូនដែលនៅចងចាំស្រឡាញ់គាំទ្រការសម្ដែងរបស់យើងខ្ញុំទាំងពីរនាក់ការបង្ហាញវត្តមានជាថ្មីក្នុងការជួបគ្នាលើទឹកដីប្រទេសអូស្ត្រាលីនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់ មិនថាក្មេងចាស់ប្រុសស្រីនោះឡើយប្រកបណាស់លោកសុកសុភីននិងអ្នកនាងដាញ់ម៉ូនីកាគឺជាដៃគូសម្ដែងដ៏ស័ក្តិសមរហូតមានប្រិយមិត្តអ្នកគាំទ្រ ចង់ឲ្យអ្នកទាំងពីរមានចំណងស្នេហាជាមួយគ្នាក្នុងជីវិតពិតផងដែរនាពេលមុននោះតែយ៉ាងណាមិញអ្នកទាំងពីរបានរៀបការនិងបង្កើតគ្រួសាររៀងរៀងខ្លួន និងបានរស់នៅលើទឹកដីអូស្ត្រាលីប្រកបដោយក្តីសុខសុភមង្គល ក្រឡេកមកមើលរូបសម្រស់របស់អ្នកទាំងពីរនាពេលបច្ចុប្បន្ននេះឃើញថា កាន់តែស្រស់សង្ហាចំណែកនាងទាវក៏កាន់តែស្រស់ស្អាតខ្លាំងឡើង។ សូមរំលឹកថារឿងទុំទាវគឺជារឿងប្រឡំលោកអសរសិល្ប៍ខ្មែរនិងត្រូវបានយកមក ផលិតជាខ្សែភាពយន្តដ៏ល្បីឈ្មោះក្នុងចំណោមរឿងជាច្រើនរបស់ខ្មែរកាលពីអំឡុងឆ្នាំ2003ដែលរឿងនេះដឹកនាំសម្ដែងដោយផលិតករខ្មែរដ៏ល្បីឈ្មោះគឺលោកហ្វៃសំអាងសាច់រឿងដ៏ជក់ចិត្តមួយនេះបានអង្រួនចិត្តអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសឲ្យមើលមិនចេះចិនណាយនោះឡើយជាពិសេសនោះតួអង្គទាំងពីររូប គឺនេនទុំនិងនាងទាវត្រូវបានគេចងចាំនិងនៅស្គាល់យ៉ាងច្បាស់រហូតមកដល់សប្តាហ៍នេះអ្នកទាំងពីរក្រោយពីកសាងគ្រួសាររៀងៗខ្លួនពេញដោយក្តីសុខនិង មានស្នាមញញឹមលើ ទឹកដីអូស្ត្រាលីនិងបានឆ្ងាយពីវិថីសិល្បៈរហូតមកដល់ពេលបច្ចុប្បន្ននេះ តែអតីតតារាសម្ដែងលោកសុកសុភីននិងអ្នកនាងដេញម៉ូនីកា តែងតែឆ្លៀតពេលជួបជុំគ្នាយូរយូរម្ដងរំលឹកអនុស្សាវរីយ៍ ក្នុងគ្រាជាមិត្តរួមអាជីពជាអ្នកសិល្បៈដែលធ្លាប់សម្ដែងរឿងរួមគ្នា ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ